អាហារធម្មពល4ប្រភេទស្ត្រីមានផ្ទៃពោះគួរទទួលទានរាល់ថ្ងៃតើអ្នកដឹងទេអាហារណាខ្លះដែលស្ត្រីមានផ្ទៃពោះពុំគួរមើលរំលង តាមការពិតអាហារទាំងអស់សុទ្ធតែមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះក៏ប៉ុន្តែមានអាហារមួយចំនួនដែលបានគេរកឃើញថាជាប្រភពធម្មពលនិងជួយឲ្យស្ត្រី មានសុខភាព ល្អប្រសើរពេលពពោះប្រភេទអាហារដែលស្ត្រីមានផ្ទៃពោះគួរទទួលទាន ជា ប្រចាំថ្ងៃមាន កាខាត់ណាពណ៌ខៀវបន្លែមួយប្រភេទនេះសម្បូរទៅដោយជាតិកាល់ស្យូមអាស៊ីតហ្វូលិកជាតិសរសៃនិងវីតាមីន C ជាពិសេសប្រសិនបើអ្នកញ៉ាំជាមួយស្រូវសាលីឬអង្ករសម្រូបអាចជួយជំរុញដល់ការស្រូបយកជាតិដែកបានយ៉ាងល្អចេកទុំអ្នកណាអ្នកណាក៏ចូលចិត្តទទួលទានចេកដែរព្រោះវា មានរសជាតិផ្អែមឆ្ងាញ់ហើយផ្ដល់ប្រយោជន៍ចំពោះសុខភាពថែមទៀតចំពោះស្ត្រី មានផ្ទៃពោះត្រូវបានគេណែនាំឲ្យទទួលទានវារាល់ថ្ងៃ។ ព្រោះជាតិកាល់ស្យូមរបស់វា អាចជួយប្រឆាំងនឹងភាពអស់កម្លាំងយ៉ាងពូកែបំផុតសូត្រសូត្រមិនត្រឹមតែជាអាហារដែលពេញនិយម សម្រាប់មនុស្សគ្រប់រូបគ្រប់ក្រុមគ្រួសារនោះទេវាក៏ជា ប្រូតេអ៊ីនដ៏អស្ចារ្យសម្រាប់រាងកាយផងដែរជាពិសេសក្នុងមួយថ្ងៃស្ត្រីមានផ្ទៃពោះត្រូវការប្រូតេអ៊ីន10ក្រាមពីស៊ុតបន្ថែមសណ្តែកគ្រប់ប្រភេទអាហារមួយប្រភេទនេះត្រូវបានគេរកឃើញថា មានផ្ទុកប្រូតេអ៊ីន